Thank you. ពីនោះម្នាក់អាយកាគ្មានអ្នកណាខ្វល់រស់ single គ្មានប្រវត្តិធ្លាប់មានសង្សារប៉ុន្តែនិស័យបណ្ដាលឲ្យជួបព្រាមរើនាំឲ្យយើងស្រឡាញ់គ្នាចង់ប្រាប់ថាបងជាបុរសទី1អរគុណហើយដែលតែងខ្វល់ពីអូនគ្រប់គ្រាសន្យាបានទេពួកយើងមិនលែងដាច់គ្នាស្មោះត្រង់លូចាចូល អូនសូមរួបបាយពងងាររហូតពីពេលនេះទៅយើងស្រឡាញ់គ្នាជាផ្លូវការ បងគឺជាសង្សារអូនម្នាក់គត់សូមតាបំរា យការគ្មានអ្នកណាខ្វល់ព្រោះ single គ្មានប្រវត្តិធ្លាប់មានសង្សារប៉ុន្តែនិស័យមិនដាល់ឲ្យជួបព្រាមរានាំឲ្យយើងស្រឡាញ់គ្នា ចង់ប្រាប់ថាបងជាបុរសទី1អរគុណហើយដែលតែងខ្វល់ពីអូនគ្រប់គ្រាសន្យាបានទេបើយើងលែងដៃគ្នាស្មោះត្រង់លូចាចូលរីអូនសូមរួក្បែរពុំងាររ សង្សារអូនម្នាក់គូទុនសុំដាក់បំរាមហាមលួយក្បត់ស្បន់នៅមុខអូនបានទេពីពេលនេះទៅបេះដូងអូនជារបស់បងហើយបេះដូងបងក៏ជារបស់អូនដែរសន្យាពូដៃមិនព្រួយប្រែថៃស្នេហ៍មួយនេះជានិរន្តរ៍ពីពេលនេះ ជាផ្លូវការបងគឺជាសង្សារអូនម្នាក់គត់សុំដាក់បំរាម ហាមលួយក្បត់ស្បត់នៅមុខអូនបានទេពេលនេះ